ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរអាត្មាភាពក៏នឹងរតនាព្រះធម៌ទេសនាយក មកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទក្នុងវេលាគ្រាកាលឱកាសនេះកែងថាញាតិញោមទាំងអស់គ្នានឹងមានសទ្ធាជ្រះថ្លាមក ដើម្បីបំពេញបុណ្យបំពេញកុសលបើអត់សទ្ធាហ្នឹងគឺមកអត់បានទេ ហ្នឹងបើអត់មានសទ្ធាហ្នឹងគឺมันអាចលះបង់ពេលវេលាអញ្ជើញមកបានទេព្រោះត្រូវមើលកូនមើលចៅបាយទឹក ទំនប់បំរុងឲ្យកូនអ្នកធ្វើការធ្វើងារអីតែដល់សទ្ធាក្នុងថ្ងៃនេះក៏លះកាត់នៅពេលវេលាការរវល់អីទុកម្លែកសិន មកធ្វើបន់ធ្វើកសលជូនជីដូនជីតាមួយយ៉ាងទៀតក៏គិតដល់ខ្លួនឯងអត់ដែលបានធ្វើបន់អត់ដែលបាននឹងរាប់បាតអត់ដែលបានបាំងស្គលអីទេ ដាក់ចិត្តដាក់អារម្មណ៍គិតថាដល់ថ្ងៃវេនហ្នឹង អញទៅម្ដងដល់ថ្ងៃវេនហ្នឹងគឺដាច់ខាតនឹងត្រូវតែធ្វើនឹងសទ្ធាហ្នឹងបានដាក់ចុះបង្អោនរុញច្រានយើងហ្នឹងរួចទៅហើយនឹងតបិតថា មិនបានញឹកញាប់ក៏ប៉ុន្តែសទ្ធារបស់យើងហ្នឹងវាបានលៃលកគិតជាស្រេចហើយសទ្ធានេះសោតទៀតហ្នឹងពពុទ្ធព្រះអង្គសម្ដែងថាជាប្រធាននៃប៉ុនឬក៏មេប៉ុន បើអត់មានសទ្ធាទេអត់កកើតបុណ្យបានទេ បើអត់មានសទ្ធាទេក៏មិនអាចឲ្យទានបានបើអត់សទ្ធាទេនឹងក៏មិនអាចរក្សាសិលបានហើយបើអត់សទ្ធាទេក៏មិនអាចដើម្បីនឹងចំណាយពេលវេលាមក ស្ដាប់ពធទេសនាបានដែរអញ្ចឹងវាតតែមានសទ្ធាហើយបើអត់មានសទ្ធាហ្នឹងអូយខ្ជិលឡាស់ ទៅវត្តអីអង្គុយស្ដាប់លោកចុកដៃចុកជើងរយជង្គង់អត់មានបានអីផងហើយម្យ៉ាងទៀតហ្នឹង ត្រូវចូលលុយចូលកាក់អត់មានឃើញបានមកអីអីមកវិញផងលុយ500 1000ទៅអស់លីងហើយធ្វើប៉ុនបានប៉ុនអីបើទៅអស់លីង1000អស់លីងឆេញ5000 10000អស់លីងឆេញ អត់មានឃើញបានអីផងហ្នឹងឯងអញ្ចឹងបើអត់មានសទ្ធាហ្នឹងគឺគឺគិតដល់ចំណុចហ្នឹងឯងតែអត់ត្រូវសទ្ធារបស់គាត់ហ្នឹងវាអត់បាននឹកគិតទៅថាធម្មតាការឲ្យ ការលះបង់គឺវាអត់ដែលនៅទេ កាលណាដែលមាន មានចិត្តក្នុងការចំណាយហើយហ្នឹងគឺគឺដឹងតែអស់ហើយ មែនទេញាតិញោម វាអត់ដែលនៅទេដូចយើងលះបង់អ្វីអ្វីដើម្បីកូនអញ្ចឹងណាយើងអត់មានដែលគិតថាមានហេតុឯណាដែលយើង ថាប៉ងពីកូនមកវិញនោះវាអត់មានហេតុហ្នឹងទេវាមានតែខាតបង់វាមានតែអស់ទៅ តែអ្វីដែលយើងធ្វើទៅលើកូនវាវាបដូរមកវិញយើងសប្បាយចិត្តកូនចេះហូបកូនចេះទទួលទានកូនចេះលេងចេះសើចមានកម្លាំងមាន រូបមានរាងសាច់ស្រស់ថ្លាយហ្នឹង វាវាបដូរមកវិញការសបាយបដូរមកវិញការរំភើបហើយបដូរមកវិញនឹងនឹងនឹងការរីករាយទៅជាមួយនឹងការលះបង់ខ្លួនឯងទៅលើកូននឹងយ៉ាងណាមិញ ដូចជាការធ្វើបន់ឲ្យទៀនក្តីតកាណាសធាកើតឡើងហើយវាទៅជាការអស់ក្នុងការធ្វើបន់រត់តែសบายចិត្ត ដូចជាញាតិញោមពុទ្ធបរិស័ទដាំបាយមកស្រាក់សំឡំមកស្រាក់មកប្រគេនប្រសង់អញ្ចឹងវាទៅជាប្រសង់ឆាន់អស់លីងទៅកើតចិត្តសបាយតែបើអត់ឆាន់វិញគាត់ដូចត្រង់ណាមិនសូវសបាយម៉ានទេនឹងអញ្ចឹងហើយឥឡូវចំណុចដែលអាត្មាចង់និយាយពីរឿងសទ្ធាហ្នឹងតែសទ្ធាហ្នឹងមិនមែន មិនមិនមែនយើងនិយាយថាសទ្ធាសទ្ធាហ្នឹងត្រឹមតែមកវត្តសទ្ធាហ្នឹងគាត់តែត្រឹមថាស្ដាប់លោកសទ្ធាហ្នឹងមិនមែនត្រឹមតែបត់ជើងឲ្យឲ្យតែរឹបបតឹបទៅហ្នឹងហៅថាសទ្ធាទេហើយសទ្ធាហ្នឹងក៏មិនមែននៅត្រង់តែថាចូលលុយទៅហើយបូជាធម៌ទៅហើយ អាហ្នឹងហៅថាសទ្ធាទេសទ្ធាហ្នឹងគឺនៅត្រង់ដែលជឿនៅហេតុនិងផលហ្នឹងសទ្ធាហ្នឹងតលតែបានជឿច្បាស់នៅហេតុនិងផលដែលសពបរោះអ្នកប្រាជ្ញលោកបានបង្រៀនទូនមាន ចង្អុលបង្ហាញ ទៅហើយប្រកាសក្នុងចិត្តច្បាស់ខ្លួនឯងនៅហេតុផលណាមួយបានឲ្យឈ្មោះថាសទ្ធាចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាសទ្ធាមិនអាច ប្រសិជ្ជបញ្ញាទេ បើកាលណាសទ្ធា ប្រសិជ្ជបញ្ញា វាទៅជាសទ្ធារំពើបញាប់ញ័រវាទៅជាសទ្ធាភញាក់ផ្អើលនឹងហើយភញាក់ផ្អើល វាអត់មានបានទៅដឹងហេតុផលជាក់លាក់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទេសទ្ធាបើសិនជាអ្នកដែលមានសទ្ធាពិតប្រកបហ្នឹងវាតលតែប្រកបដោយបញ្ញាជឿទៅលើ ការត្រាស់ដឹងរបស់ព្រះ សម្មាសម្ពុទ្ធជឿទៅលើវិបាករបស់កម្មធ្វើកម្មណាបានកម្មនោះនឹងកសាងផលបែបណារមែងបាន ផ្លែផ្កាតាមពូជនោះ ហើយក៏ឃើញនៅវិបាករបស់សត្វទាំងឡាយការប្រព្រឹត្តទៅហើយនឹងលះលោកនេះអន្ទូលទៅកាន់លោកខាងមុខទៀតនឹងប្រព្រឹត្តទៅតាមជាតិកំណើតរបស់ខ្លួនហ្នឹងហើយអញ្ចឹងយ៉ាងដូច្នោះបានហៅថាសទ្ធា ហើយការឲ្យដោយសទ្ធានេះសោទៀតព្រះអង្គទ្រង់ប្រកាសសម្ដែងថា គឺជាការធ្វើទានផ្សំប្រកប ដោយសពបរសធរដូចជាញាតិញោមពុតបរិស័ទក្នុងថ្ងៃ នេះអញ្ចឹងមានធរសពបរសមានសណ្ដានចិត្តជាបនហ្នឹងហើយមានសណ្ដានចិត្តជាបនហើយមិនណេនងើបទៅម្ដងមួយម្ដងមកថប់ទៅទៅទិញកំភ្លើង បាញ់លេងទៀតទេហ្នឹងហើយថ្ងៃមុនចាប់បានសតអាកាអេអាកំភ្លើងជ័រហ្នឹងណាញោមហើយចិនចិនហ្នឹងនិយាយបើកវងកញ្ចក់តិចចុះ ចាទៅរុយរុយរុយរុយអញ្ចឹងទៅស្អែកឡើងចាប់បានសត្វអាកាអមចង់និយាយដែរតែអឺអានឹងក្មេងអញ្ចឹងណាណោះមានតែពុកម្ដាយនឹងគ្រប់គ្រងទៅហ្នឹងហើយដល់ទៅពេលហើយទូរស័ព្ទបិទទៅសិនណាទូរស័ព្ទណាគេណាយកបិទសិនណាបងវាចូលមកខ្សែអត់អាត្មាហ្នឹងហើយហើយ ហើយបើសិនតែកើតចិត្តប្រកាន់វិញនោះញោមអើយសឹកអស់ស្ងាត់ចោលអាត្មាអស់ហើយហ្នឹងហើយតែក៏អត់ស្រឡាញ់ពេកដែរស្រឡាញ់វាស្រឡាញ់ហើយក៏ប៉ុន្តែក៏មិនមែនដេចធម្មមេត្តាថាមិនឲ្យលោកនឹងធ្វើអីអីសោះតាមចិត្តទេក៏ប៉ុន្តែ ធ្វើម៉េចឲ្យប្រាសចាអំពីអឺក្មេងអ្នកស្រុកពួកអ្នកបួសត្រូវមានធម៌ត្រូវមានវិន័យសបាយក្នុង ការសិក្សារៀនសូត្ររវល់តែលេងអញ្ចឹងអញ្ចឹងនោះញាតញោមខំចំណាយមកធ្វើអីទុកឲ្យកូនអញទិញលេងមិនសបាយជាង បើខំប្រឹងបងអោនចិត្តមករលលោករលលោកចឹងដែរហ្នឹងព្រះអង្គព្រះអង្គទុំស្ដាប់ធម៌ឲ្យតែញាតញោមស្ដាប់យើងស្ដាប់ដែរណាអញ្ចឹងកុំងាកកិច្ចងាកកិច្ចជាពិសេសលោកចាស់ចាស់ហ្នឹងកំបងហើយមកនិយាយអញ្ចឹងទៅ វាសេះលោកធំធំនាំអាតទៅបាត់បាត់ចឹងទៅនេននេនទៅដែរដល់ពេលថាឲ្យលោកអាលោកពូឯងលោកតាឯងលោកមីឯងលោកគ្រូឯងអត់ស្ដាប់ដែរថាអីតកណាណែក្មេងជួនកាលឆ្លោយទៅវិញឆ្កុយយ៉ាងទៅពួកក្មេងគ្នាឆោតគ្នាត្រង់ហ្នឹងហើយអញ្ចឹងមែនទេញោមណាដូចឪចឹងឪផឹកស្រាហើយទៅហាមកូនមិនខ្មិច អឺហែងកុំកុំឈួតតាមអញបើថាអញវាអញ្ចឹងហើយអញចង់ឲ្យពូជទៅអញ្ចឹងអើពូជណាពូជឪឯងបើខុសឪឯងហ្នឹងមិនលែងពូជឪឯងបាត់ដែរហ្នឹងថាបាត់បានអញ្ចឹងណានឹងអញ្ចឹងត្រឡប់មកវិញដឹងដល់ណាដល់ណីអីទេហ្នឹងអញ្ចឹងដល់កន្លែងដែលយើងឲ្យទៀនដោយសទ្ធាហ្នឹងទៅឈ្មោះថាឲ្យទៀនប្រកបព្រមដោយសប្បរសធម៌ហ្នឹងហើយ ដូចក្នុងថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹងឲ្យទានប្រកបព្រមដោយសទ្ធា គឺមិនមែនជាការចេះតែឲ្យឲ្យរួចពីដៃនឹងមិនមែនជាការឲ្យឲ្យឲ្យតែហើយហើយទៅទេនឹងហេអញវេណៃធ្វើទៅកុំឲ្យអ្នកស្រុកអ្នកភូមិគេថាអឺអញនៅក្នុងស្រុកក្នុងភូមិគេដែរវាមិនទៅវាមិនកើត ហ្នឹងហើយបើមិនទៅវាមិនកើតអញ្ចឹងក៏ក៏ទៅគេអញ្ចឹងទៅហ្នឹងហើយហើយការដែលធ្វើដូច្នោះគឺមិនមែនប្រកបព្រមដោយសទ្ធាទេហ្នឹងហើយហើយសទ្ធាហ្នឹងគឺមិនមែនកើតឡើងតលគេអូសទាញទេណាអាគេអូសទាញគេហៅថាសទ្ធាកៅស៊ូណាអាគេទាញទៅយឺទៅ តែគេប្រឡែងទៅវិញបាត់ទៅមានន័យថាបើគេមកមកមកគេបបួលអញ្ចឹងទៅអះអូឯងស្និទ្ធស្នាលនៅស្រុកនៅភូមិគេដែរបើគេហៅមកហើយមិនមកមិនកើតគេបបួលធ្វើមិនធ្វើវាមិនកើតតែធ្វើទាំងទឹះតល់គេអូសគេទាអញ្ចឹងណាអានឹងគេហៅថាសធាកៅស៊ូហើយហើយហើយសធាមួយទៀតគេហៅថាសធាកនដើកណាញោម សទ្ធាកនដើកហ្នឹងញោមស្គាល់ដើកហ្នឹងណាហ្នឹងហើយតែឃើញតែឃើញមនុស្សវាលបបាត់តែឃើញសัตว์អីទ្រង់អំណាចជាងវាវាលបបាត់នៅតែស្នោកហ្នឹងណាញោមណាហើយហើយធ្វើម៉េចចង់ចង់ឃើញក្បាលវាធ្វើម៉េចអាហ្នឹងតយកវត្ថុរឹងអីឈើអីតាគាត់ថាចាក់ក្តិតអីអាគូតអាហ្នឹងគេហៅគូត ហ្នឹងហើយគូតណោះអឺដល់ទៅពេលរកគូតវាទៅវាអាចកកមកយ៉ាងណាមិញមនុស្សខ្លះតតទៅឯងធ្វើខ្លះទៅចិត្តងាប់ទៅអត់បានបនបានអីគេដល់ពេលគេនិយាយមួយម៉ាត់ពីរម៉ាត់អីទៅក៏អើក៏ទៅគេទៅអានឹងអញ្ចឹងណាញោមអើដល់ទៅពេលសទ្ធាមួយទៀតគេហៅថាសទ្ធា ភ្នែកក្តាមទធាភ្នែកក្តាមអាម៉េចភ្នែកក្តាមញោមភ្នែកក្តាមលៀនរហូតលៀនរហូតហ្នឹងហើយលៀនរហូតមានន័យថាមនុស្សហ្នឹងអត់ខ្វល់តែរឿងក្ររឿងមានអត់ខ្វល់ទេមានឲ្យមានឲ្យកំបាច់ថាណាសូមអើថ្ងៃហ្នឹងដាច់មលូក៏ដាច់ទៅហើយសល់500អឺយកទៅណាបើថាទៅផ្សារទៅផ្សោផង ណាអាលុយរីហ្នឹងត្រូវទៅដាក់ថ្ងៃមុនទៅផ្សារការលើកមុននោះឃើញយាយនោះគាត់ដើរសូមក្មេងនោះវាសូមអឺក៏ទៅតត្រៀមលុយត្មងទៅអញអូបើចំទៅក៏ឲ្យទៅបើអត់ទៅក៏អត់ទៅហ្នឹងអ្នកមានសទ្ធាភ្នែកក្តាមណាញោមអើញោមហ្នឹងសទ្ធាភ្នែកក្តាមហ្នឹងហើយតែកុំកុំសទ្ធាហ្នឹងកុំតែ ឮគេបបួលទៅឯណា ទៅណេគេចេះតែជឿជឿចេះទៅទៅហ្នឹងអត់កើតទេណាបើតតែយើងហ្នឹងឲ្យប្រកាសចិត្តផងអញ្ចឹងបានពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថារស់នៅក្នុងសង្គមណាក៏ដោយបើតតែចេះមើលមនុស្សត្រូវចេះមើលបរិស័ទត្រូវចេះមើលបុគ្គលបើចេះតែជឿជឿហ្នឹងខកខ្លួនណា ណា បច្ចុប្បន្នហ្នឹងមើលខកខ្លួនមកកណោយើង កើតបកើតកូនបានក៏ប៉ុន្តែមិនឲ្យកូននៅក្នុង នៅក្នុងក្រសោបរបស់យើងឯណាគេតាមមិត្តតាមភ័ក្រជឿតាមកែនកនរបស់គេទៅវាខូចមនុស្សក៏មានដែរហ្នឹងអញ្ចឹងឥឡូវនិយាយពីរឿងសទ្ធាអញ្ចឹងអាត្មានឹកឃើញនឹកឃើញទៅដល់រឿងរឿងសត្វតារឿងតាចាស់និងសត្វតានិយាយនិយាយទៅ ចេះតែនឹកឃើញរឿងញោមចង់ស្ដាប់រឿងដែរញោមញោមអើយហ្នឹងហើយចង់ស្ដាប់រឿងទេណោះភាកច្រើនហ្នឹងគឺរឿងហ្នឹងយាយយាយចូលចិត្តណាតាតាចូលចិត្តណារឿងលក្ខណៈរបស់សទ្ធាឬក៏និយាយអំពីគុណលក្ខណៈរបស់សទ្ធានឹងលក្ខណៈរបស់សទ្ធានឹងពោលអំពីរឿងសត្វ តទានឹងតាចាស់សម័យកាលនោះមានតាចាស់ម្នាក់គាត់អឺថាវ័យសបាលសបាលប្រហែលជាកងប៉ាវអីអញ្ចឹងតែមិនបានរឹងមាំអីដូចកងប៉ាវអីទេនឹងតានោះក៏ទ្រង់ចាស់ហើយចង់ទៅស្គាល់ផ្ទះគាត់ទេអាត្មានាំទៅណាញោមនឹងផ្ទះគាត់ហ្នឹងនៅចិត្តនឹងដែរទេបាទហើយគាត់នឹងក្រណាស់គាត់អត់មាន ស្អីសម្រាប់ទទួលទានអីផងទេតែដល់លោកសេដ្ឋីហ្នឹងគាត់អាណិតគាត់អាណិតទៅក៏យកតានឹងទៅនៅជាមួយហើយក៏គាត់មិនមិនប្រើតានឹងអីឲ្យលំបាកអីពេកទេគ្រាន់តែត្រឹមថាឲ្យគាត់បោចស្មៅបន្តិចបន្តួចគ្រាន់តែជាហាត់ប្រាណអីចឹងទៅ បាញ់ទឹកផ្កាបាញ់អីបន្តិចបន្តួចប៉ុណ្ណឹងអី គាត់ក្រោយពីភាសាបាយគាត់បោចស្មៅបន្តិចតិចតិចតិចថ្ងៃ ត្រង់ឡើងភាសាបាយហ្នឹងក៏គាត់តែងតែធ្វើតិចតិចតិចចឹងទៅមនុស្សចាស់ដឹងណាយើងដឹងស្រាប់គាត់មិនសូវនៅស្ងៀមទេទោះមិនឲ្យធ្វើក៏គាត់ធ្វើដែរណាញោមណាអីដល់ពេលបាយថ្ងៃត្រង់គាត់ដូចជាចង់ទុនភ្នែកណាក៏ទុនភ្នែកអញ្ចឹងក៏ទៅបោសសម្រាមក្រោមដើមស្វាយក៏ ដូចជាទុងមមីមមីគាត់ក៏ដាក់អាកម្មានឹងសម្រាប់ធ្វើជាខ្នើយកោយគាត់ប្រាស់ខ្នងបន្តិចទៅ ដល់ប្រាស់ខ្នងត្រង់អាលីវអាលីវអញ្ចឹងដល់ត្រង់អាលីវអាលីវតិចទៅក៏មានមានសត្វតាមួយ ដឹងមិនដឹងថាមកពីណាទេមកដាក់ក្បែរតានឹងមកទម្លាក់ខ្លួនសំកាំងខ្លួនហើយចុះដើរ ក្បែរប្រកាសតានឹងដែលគាត់កំពុងតែសម្រាននឹងហើយតានោះគាត់ទៅលឺលឺមិនតាន់លក់ខ្លាំងអីគាត់ទៅលឺជើងតាទាត្រាប់ត្រាប់មកហ្នឹងក៏បើកភ្នែកព្រឹមព្រឹមបើកថ្នមថ្នមកែលោមានសัตว์អីណាបើកភ្នែកទៅស្រាប់តែឃើញសត្វតាទាបើបើកភ្នែកទៅឃើញសត្វតាទាហ្នឹងក៏គាត់នឹកក្នុងចិត្តគាត់នឹកក្នុងចិត្តថាអេតាទាហ្នឹងគេធ្វើមហូបតើ ញោមល្វីប្រហែលសបាលសបាលកងប៉ៅហើយគាត់ឲ្យកងប៉ៅកាន់សិលហើយហើយតានោះអត់កាន់សិលគាត់តែឃើញតាទាគាត់ឃើញតាទានឹកឃើញដល់ធ្វើមហូបហើយធ្វើតាទាមហូបឆ្ងាញ់មែនណាញោមតានឹងគាត់គាត់គាត់គាត់តែឃើញហើយគាត់ចាប់ត្រង់ជើងនឹងគាត់ចាប់ត្រង់ជើងយ៉ាងលឿនបំផុត អេតែមិនលឿនប្រមាណទេគាត់ចាំងតែមនុស្សបាត់ទ្រង់លឿនបន្តិចហើយបានចាប់តាទាបានដល់ទៅពេលចាប់បានអញ្ចឹងតានឹងគាត់ត្រេកអរគាត់គិតថាយកតាទាហ្នឹងទៅធ្វើមហោបដល់ពេលគាត់ចាប់ត្រង់កនៃសត្វតាទាហ្នឹងគាត់គិតថាយកកបិតកាត់កាត់កាត់ក្បាលតាទាហ្នឹងឲ្យស្លាប់ទៅនឹងអាលទៅធ្វើមហោប ចឹងតាប់តទាហ្នឹងនិយាយនិយាយជាជាសំឡេងមនុស្សស្អកស្អកហ្នឹងហើយដូចថាតឹងកកណានិយាយខ្សៅខ្សៅមកមកកាន់តាហ្នឹងឯងលោកតាអើយលោកតាកុំកុំអានសម្រាប់ខ្ញុំអីព្រោះខ្ញុំដូចស្ដាយបើកាលណាខ្ញុំស្លាប់ទៅនឹងអត់បាននិយាយពាក្យដ៏មានន័យពាក្យដ៏សំខាន់ក្នុងចិត្តខ្ញុំចង់និយាយយូរហើយតែអត់ដែល មានអ្នកណាដែលគួរឲ្យប្រាប់ឥឡូវបាន ជួបលោកតាហើយខ្ញុំស្លាប់ទៅកុំឲ្យស្ដាយអឺលោកតាមុននឹងសម្លាប់ខ្ញុំនឹងខ្ញុំសុំពោលនៅ ពាក្យ4ឃ្លាដែលមានអត្តន័យលោកតាចង់ស្ដាប់ទេទាំងតាអូអូសត្វតាចេះចេះនិយាយភាសាមនុស្សគាត់សប្បាយចិត្តនឹងអត្តតាចេះនិយាយភាសាមនុស្សហ៎ យើងយើងក៏ចម្លែកដែរណោះមិនដឹងដាច់ចិត្តសម្លាប់មិនទេតាទាចេះនិយាយណោះឯមើលដូចសត្វសារិកាសត្វសេកអីចេះនិយាយយើងមានតែយើងមានតែស្រឡាញ់មានតែយកមកថែដែលមាន ចិត្តថាសម្លាប់ទេបើពេលវាស្លាប់ទៅមានតែយើងស្ដាយផងណោះហើយតានឹងគាត់ដល់ទៅពេលឮតាទានឹងនិយាយជាសំឡេងភាសាមនុស្សអញ្ចឹងក៏ថាអឺឥឡូវ យើងព្រមស្ដាប់ក៏បានដែរឥឡូវឯងនិយាយទៅឲ្យតថាពាក្យទាំងអស់នោះវាមានតម្លៃណាស្មើនឹងជីវិតរបស់របស់ឯងនោះយើងនឹងលែងឯងឲ្យមានសេរីភាពអញ្ចឹងអត់តាន់អត់តាន់នេះទេអត់តាន់លែងទេគាត់តែនិយាយសាក់សួរគ្នាថាអើឥឡូវបើអ្នកឯងចង់ប្រាប់ក៏ប្រាប់មកចង់និយាយអីក៏និយាយមកក៏តទានឹងថាលោកតាពាក្យហ្នឹងគឺចំណុចទី1 បើបានរបស់ល្អលោកតាត្រូវរក្សាទុកណា លោកតាណា រក្សាទុកឲ្យល្អញោមអើយញោមស្ដាប់បានទេណានឹងតោះដល់ស្ដាប់ហ្នឹងបានតន់ដល់អត់ស្ដាប់ហ្នឹងអត់ដឹងព្រោះទេណាអ្នកអឺពាក្យទី1ហ្នឹងតាទាថាលោកតាបើបានរបស់ល្អត្រូវរក្សា ណាងត្រូវរក្សាទុកឲ្យល្អបើបានរបស់ល្អហើយនឹងប្រការទី1ហ្នឹងហើយដល់ប្រការទី2នោះណាបើសិនជារបស់ដែលយើងយល់ថាសំខាន់ហើយស្រឡាញ់ណាស់ពេលដែលព្រាត់ប្រាស់ទៅ បាត់បង់ទៅសូមកំសោយសោកសូមកំស្ដាយណាតានឹងពាក្យទី2មានប្រយោជន៍ណាស់ អីដល់លាពាក្យទីទី3នោះលោកតាគប់3ស្ដាប់ឲ្យល្អកុំចេះតែជឿនឹងត្រូវត្រូវស្ដាប់ឲ្យល្អតាមដានឲ្យដឹងនៃខ្លឹមសារកុំចេះតែជឿជឿនឹងនឹងនឹងពាក្យទី3ណាលោកតាអឺឲ្យចោះពាក្យទី4ហ្នឹងនិយាយឲ្យលឿនលឿនមកយើងចង់ស្ដាប់អាពាក្យទី4ហ្នឹង គឺវាមានប្រយោជន៍ណាស់វាមានតម្លៃណាស់ គឺគឺលើសលើសអា3នឹងទៀតណោះតែឥឡូវសុំលោកតាលែងលែងកកខ្ញុំសិនទៅដូចដូចតាំងកកណាដូចណែណា លោកតាចាប់កកខ្ញុំថប់ខ្ញុំថប់កកដាច់ទាំងហើមលើហើយលោកតាឥឡូវបើលោកតាចង់ស្ដាប់មែនលោកតាបលែងខ្ញុំឲ្យមានសេរីភាពសិនទៅខ្ញុំតឹងកោណាឆ្លាតអីខ្ញុំឆ្លាតទេយើងគាត់ថាស្ដាប់ប៉ុណ្ណឹងដឹងថាដូចដូចទ្រង់ឆ្លាតអា អឺឥឡូវហ្នឹងយើងយើងលែងក៏បាន ដែរណាតែឯងកំផយើងងាយផអីខ្ញុំយល់ពីលោកតាហើយដល់គាត់តាតាហ្នឹងប្រឡែងទៅអីនោះរត់ព្រិចនៅក្បែរអីរត់ព្រិចហើយញោមយើងបើជាប់ចំណងគេប្រឡែងហើយតែនៅឯណោះព្រិចតែទាហ្នឹងចឹងដែរគាត់តែប្រហើបដៃបុលក្បាលលឹបព្រិចហ្មង ហ្នឹងហើយទៅឈរមកកន្លែងទៅអឺឥឡូវយើងលែងឯងហើយឥឡូវមានសេរីភាពហើយឯងប្រាប់អាពាក្យទី4ដែលយើងស្ដាប់ផងសត្វតាទីហ្នឹងក៏លើថាតាខ្ញុំទៅប្រាប់មិញឲ្យតាឯងផ្លេចអាពាក្យទី1ហើយខ្ញុំប្រាប់អាពាក្យទី1នោះបើបានរបស់ល្អហ្នឹងត្រូវចេះរក្សាហើយឥឡូវលោកតា អត់រក្សាប្រឡែងខ្ញុំបាត់ វលែងខ្ញុំបាត់អត់អត់អត់រក្សាទុកហ្នឹងហើយហើយខ្ញុំប្រាប់មិញហ្នឹងឥឡូវផ្លេចពាក្យទី1ហ្នឹងថាបានរបស់ល្អហ្នឹងត្រូវរក្សាលើអត់រក្សាឥឡូវលែងខ្ញុំបាត់ហើយហ្នឹងហ្នឹងទី1ហើយដល់ទៅពេលមួយទៀតលោកតាដឹងទេណែតែខ្ញុំនិយាយតាឯងស្ដាយលោកតាឯងដឹងទេ នៅ ក្នុងខ្លួនរបស់ខ្ញុំហ្នឹងណាលោកតា មានពេជ្រទឹកល្អហ្នឹង200ការ៉ាត់នៅក្នុងខ្លួនខ្ញុំហ្នឹងណាលោកតាមិនលោកតាឯងព្រមរក្សាទុកលោកតាឯងគ្រាន់តែវះពោះខ្ញុំមកមាសទឹកល្អអាពេជ្រទឹកល្អនៅក្នុងពោះខ្ញុំហ្នឹង200ការ៉ាត់លោកតាអាចធ្វើអ្នកមានបានណា ចឹងតានុងក្រំតែលឺអញ្ចឹងនងគាត់គាត់គាត់គាត់ស្ដាយគាត់ថាគាត់ស្ដាយគាត់ធ្វើមុខសពូនដាក់ដាក់គូតអង្គុយចុះហាញមិនគួសោះហាញមិនគួណាប្រឡែងសត្វតានឹងសោះយ៉ាងតាទានឹងឃើញមុខតានឹងត្រង់ស្ដាយក៏បាននិយាយថានឹងនឹងតាបែបបែបផ្លេចអពាកទី2ហ្នឹងតា ខ្ញុំទៅប្រាប់មិញនឹងខ្ញុំថាបើរបស់ ជាទីស្រឡាញ់របស់ ដែលមានតម្លៃដែលបាត់បង់ទៅនឹងខ្ញុំប្រាប់ថាកុំអោយស្ដាយកុំអោយសោកសៅអីឥឡូវហ្នឹងទៅប្រាប់មិញសោះឲ្យមកធ្វើផ្លិចអីអឺមែនយើងយើងយើងផ្លិចមែនហើយឥឡូវឥឡូវបើជ្រុលអាផ្លិចហើយឥឡូវជួយប្រាប់អាពាក្យទី4ហ្នឹងមកអ្នកតាហ្នឹងនៅអន្ទួយអាពាក្យទី4ហ្នឹងអា តែសត្វតាទានឹងមើលទៅមុខតានឹងនៅតែស្ដាយស្ដាយអាពេជ្រ200ការ៉ាត់ដល់នៅស្ដាយដដែលមើលមុខសពូនអឺឥឡូវហ្នឹងប្រាប់អពាកទី4មកតែនិយាយទៅកាន់តាទាហ្នឹងទាំងមុខសពូនអញ្ចឹងបានតាទាហ្នឹងពោលតាទាថាតានៅតែមានមុខសពូនដោយអឡោះអឡៃណាស់ហើយ ហើយខ្ញុំប្រាប់មិញនឹងសោះណាអាទី3ហ្នឹងតាអត់ចាំទេតាអត់មានចាំទេអាទី3ខ្ញុំប្រាំថា ត្រូវស្ដាប់ឲ្យល្អកុំចេះតែជឿហើយតាជឿដែរពោះខ្ញុំប៉ុណ្ណឹងអីលេបពេជ្រ200ការ៉ាត់រួចហ្នឹងតាជឿដែរ ហើយនៅក្នុងពោះខ្ញុំប្រប៉ុណ្ណឹងទេទោះមិនដឹងប្រសិនតែខ្ញុំទៅរកពេជ្រពីណាយកមកលេបទៅមិនដឹងថាលេបមិនទេហើយពោះខ្ញុំប៉ុណ្ណឹង200ការ៉ាត់ហ្នឹងសំបីតែជីវិតហ្នឹងក៏ខ្ញុំមិនរស់ផងទៅនិយាយអីពាសពេជ្រ200ការ៉ាត់ក្នុងពោះហ្នឹងខ្ញុំប្រាប់ហើយអាទី3នោះថាកុំចេះតែជឿស្ដាប់ឲ្យល្អសិនហ្នឹងហើយកុំលឺតាណានានិយាយអីទៅហ្នឹងកុំចេះតែជឿជឿអញ្ចឹងដូចជាការរស់នៅក្នុងសង្គមមនុស្សយើងក៏ដូចគ្នាដែរណាញោម កុំមានតិចសកុំចេះតែជឿផ្អើលទៅឯណេះផ្អើលទៅឯណោះកុំតែជឿនៅនេះកុំតែជឿនៅនោះដោយពាក្យសម្ដីប្រការណាហ្នឹងយើងយើងត្រូវស្ដាប់ឲ្យល្អយើងត្រូវឲ្យដឹងរឿងយើងត្រូវឲ្យដឹងហេតុផលឲ្យប្រកបចិត្តខ្លួនឯងច្បាស់សិនសំជឿអញ្ចឹងបានតានឹងថាអឺមែនហើយមិនមានពេជ្រអីណានៅ ក្នុងពោះតាទាអីប៉ុណ្ណឹង200ការ៉ាត់វាសមហេតុផលហើយ អឺហើយចោះឥឡូវអាពាក្យទី4ហ្នឹងមិនទៅអាពាក្យទី4ហ្នឹងវាអត់មានអីសំខាន់អីណាស់ណាទេលោកតាគ្រាន់តែចង់ដាស់តឿនលោកតាថា មុននឹងធ្វើអ្វីហ្នឹងត្រូវគិតមុននឹងធ្វើ អ្វីហ្នឹងត្រូវពិចារណា ឲ្យល្អប្រសិនបើដឹងថាខ្លួនឯងខុសហើយត្រូវភ្ងាចិត្តឡើងកុំឲ្យនៅ ក្នុងកំហុសនោះម្ដងហើយម្ដងទៀតនឹងកុំឲ្យខុសហើយខុសដដែលដដែលទៀតអានឹងពាក្យដែលមានប្រយោជន៍ហ្នឹងប៉ុណ្ណឹងឯងលោកតាហ្នឹងហើយអញ្ចឹងរឿងហ្នឹងផងដែរវាក្រំតែបានជាកតិក្នុងការអប់រំថាយើងមានរបស់ល្អត្រូវតែរក្សា នឹងមានរបស់ល្អត្រូវតែរក្សា តែពេលណាដែលបាត់បង់របស់នឹងទៅក៏កំសោកសៅឡើយបើសិនតែកាលណាយើងនៅតែសោកស្ដាយយើងនៅតែគិតយើងនៅតែបារម្ភអ្វីអ្វីហ្នឹងវាអត់អាចមកវិញបានទេអ្វីអ្វីទាំងអស់ហ្នឹងគឺវាមិនអាចណាមកដូចដើមទេបើកាលណាយើងនៅតែសោកសៅវាទៅតែចិត្តរបស់យើងថ្នាំងថ្នាក់វាចិត្តរបស់យើងវាទៅតែប្តេជ្ញាផ្ដួលនៅតែរបស់ដែលមិនអាចហ្នឹងហើយ នៅតែនៅតែដេកព្រួយ នៅតែដេកគិតនៅតែនៅតែនៅតែមិនព្រមជាមួយអារបស់ដែលមិនអាចត្រឡប់មកវិញបាន ដែលវាបាត់បង់ហើយនោះ ដូចជាយើង ប្រាត់ប្រាស់ក្រុមគ្រួសារឪពុកម្ដាយបងប្អូនកូនចៅសាច់ញាតិនឹងជាពិសេសទ្រព្យសម្បត្តិអីផ្សេងផ្សេងដែលវាបាត់បង់ទៅនឹងឯងយើងយល់ថាសំខាន់ណាស់ តែដល់ពេលបាត់បង់កុំកុំសោកសៅអីកុំសោកសៅពេកអីមានតែមានការព្យាយាមហើយនឹងរក អ្វីអ្វីដើម្បីជាដំណោះស្រាយអាហ្នឹងក្នុងសេចក្តីហ្នឹងអញ្ចឹងហើយមួយវិញទៀតក៏ក៏កុំចេះតែជឿត្រូវស្ដាប់ឲ្យល្អដូចក្នុងពេលហ្នឹងអញ្ចឹងណាមិនមែនឲ្យតែអាត្មាទេសត្វតែត្រូវសត្វតែល្អទេត្រូវស្ដាប់ឲ្យយល់ចូលចិត្តប្រកប អត្ថន័យខ្លឹមសារដោយខ្លួនឯងកុំចេះតែជឿជឿណាកំលឺតលោកថាធ្វើប៉ុនណាបានប៉ុនណាកើតជាតិណាណាមានទ្រព្យមានសម្បត្តិមានរូបល្អមានអាយុវែងអីហ្នឹងអឺចេះតែមមអញ្ចឹងទៅក៏មិនតែយល់មិនដល់ធ្វើក៏វាមិនត្រឹមត្រូវអីអញ្ចឹងរកអាយុវណ្ណៈសុខៈពលៈហ្នឹងក៏មិនបានដែរវាតលតែយើងនឹងឯងបានប្រកាសចិត្តខ្លួនឯងឲ្យច្បាស់លាស់ក្នុងការធ្វើទៀត ហ្នឹងហើយហើយដល់ទៅពេលចំណុចទី4នោះឯងគឺចំណុចទី4នោះឯងគឺត្រូវធ្វើអ្វីមុននឹងធ្វើក្តី មុននឹងនិយាយក្តី ត្រូវគិតពិចារណាឲ្យល្អហ្នឹងហើយធ្វើអ្វីហ្នឹងត្រូវមិនមិនឲ្យខុសរឿងដដែលដដែលទេបើជ្រុលជាខុសហើយ សូមភ្ងាយចិត្តនោះ មកវិញកុំឲ្យ ខុសទៀតអាហ្នឹងគឺគុណលក្ខណៈរបស់សទ្ធា ចឹងដូចជាញាតញោមពុតបរិស័ទក្នុងថ្ងៃនេះក៏ដូចគ្នាដែរខំអត់ពីមាត់បង្រត់ពីកង កុំតាមតាគេអូកុំតាមតាគេទាញកុំចាំតាគេបខំហ្នឹងហើយអាហ្នឹងជាសទ្ធាហ្នឹងជាសេហៅថាសទ្ធាសសង្ខារិកវាតតាមានគេបបួលអានេះដូចបុរាណគាត់ថាណាបើគេហៅចូលឡានចូលឡានគេទៅបើគេហៅចូលរុនក្តាមរុនក្តាមគេទៅ អាហ្នឹងអូចាស់ចាស់គាត់និយាយលេងអញ្ចឹងណាខ្ញុំថាអូគេគេគេនាំចូលទៅការ៉ាអូខេការ៉ាអូខេគេអញ្ចឹងទៅអាគេទៅទៀមស្រាអីទៀមស្រាគេអញ្ចឹងទៅបាទគេនាំមកប៉ុនហ្នឹងក៏មកអញ្ចឹងដែរទៅអាហ្នឹងមានន័យថាយើងតាមគេគ្រប់រឿងយ៉ាងដូច្នោះវាអត់មានអ្វីជារបស់ខ្លួនឯងវាអត់មានសទ្ធាវាអត់មានអាការមមទាំសម្រាប់ខ្លួនឯងទៅអញ្ចឹងណាតែដល់ទៅពេលយើង យើងយើងយើងមានសទ្ធាជាអសង្ខារិកមានចិត្តមានអារម្មណ៍ប្រកបប្រជាច្បាស់លាស់ក្នុងខ្លួនឯងអញ្ចឹងវាទៅជាសទ្ធាមមតមសទ្ធាមិនកំរើកមិនញាប់ញ័រទេហ្នឹងហើយដូចថ្ងៃនេះអញ្ចឹងត្បិតថាត្បិតថាមានមានមេវេនមានមេអីបបួលក៏ប៉ិតមែនតែជឿណាស់ថាញាតិញោមក៏ដឹងខ្លួនឯងហើយ ថាថ្ងៃទីវេនទី10គឺវេនខ្ញុំញោមដឹងហើយមិនអញ្ចឹងណោះ សទ្ធានឹងអត់មានណាបបួលទេពកិតខ្លួនឯងហើយហើយតែមិនយូរទេបើមិនតតើក៏តតូនមិនតតូនក៏តែតែតជីមមិនតជីមក៏មេភូមិប្រលដែរមិនមិនមិនយូរទេតែដល់វេនហ្នឹង12000 20000ត្រៀមទុកឲ្យហើយ មែនទេញោមមែនទេហ្នឹងហើយចិត្តល្អណាអ្នកក្រាំងតចណោះហ្នឹងហើយចិត្តល្អណាមិនមិនមែនជាអ្នកកំណាញ់អីណា សិតអ្នកចិត្តល្អហ្នឹង បើចិត្តល្អបើចិត្តកំណាញ់នោះមិនមែនប្រសង់ប្រសង់ទៅបិណ្ឌបានចង្ហាន់ចង្ហាន់ចុកចុកទេតែទៅបាត់ស្រាក់ម្ដងមួយម្ដងមួយម្ដងមកលីយូរសោះដៃស្រាក់ហ្នឹងហើយបើថ្ងៃណាតែតាពើវេថ្ងៃណាតាពើសវឹងផងបាត់ម្ដងមួយម្ដងមួយម្ដងមួយយូរយូរស្រាក់មកជុងសល់តែគូតស្រាក់ហ្នឹងហើយបានតែមួយមកវិញឆ្កឹលអញ្ចឹងទៅហ្នឹងហើយអញ្ចឹងញាតិញោមពុតបរិស័ទនឹងនិយាយលេងទេអឺ ដឹងបាត់ពីណាពីណីទេជាថាទៅទេហើយនឹងអញ្ចឹងញាតិញោមទាំងអស់គ្នានឹងត្រូវឲ្យទានដោយសទ្ធាណាប៉ុណ្ណោះឲ្យទានដោយសទ្ធាមិនកំណាញ់តែមើលរឿងកំណាញ់ហ្នឹងនិយាយរឿងកំណាញ់ហ្នឹងនឹកឃើញដល់រឿងមួយទៀតហ่ะញោមអាចទ្រាំស្ដាប់បន្តិចទៀតបានទេញោមបន្តិចទៀតទៅព្រោះមិនដឹងបានទេសទៀតអត់ហ្នឹងវេនចង់ដាច់ហើយបើរឿងរឿងហ្នឹងខ្លីទេរឿង តកតងទៅរឿងកំណាញ់ហ្នឹងមិនមែនថាសម័យយើងនេះមានអ្នកកំណាញ់មុនសម័យព្រះឬក៏ចំនួនព្រះអាពូជនៃការកំណាញ់អាសន្តាននៃចិត្តនៃមនុស្សកំណាញ់ហ្នឹងវាមានអញ្ចឹងមកញោមធ្លាប់ស្ដាប់ឮរឿងកោសយៈសេដ្ឋីហ៎កោសយៈសេដ្ឋីហ្នឹងកំណាញ់ណាកំណាញ់ហ្នឹងហើយចង់អានំបែងណូដើរទៅផ្ទះអ្នកស្រុកអ្នកភូមិទៅ ឃើញគេធ្វើនំបែងឈ្ងុយអគាត់ចង់គាត់ឃ្លានំបែងហ្នឹងក៏ប៉ុន្តែដល់អាចិត្តកំណាញ់ហ្នឹងវាមិនកំណាញ់តែអ្នកដតីទេវាកំណាញ់អាខ្លួនឯងហ្នឹងទៀតហ្នឹងហើយអេបើសិនជាអញចង់ចង់ចង់ស៊ីនំបែងវាត្រូវទិញបែងវាត្រូវទិញអីទៅទិញគ្រឿងទៅទិញរបស់របរអីវាគិតដល់តែអញ្ចឹងណាញោមចុះគាត់ធ្លាប់តែហូបតែទឹកជ្រក់នឹងចុងអង្គហ្នឹង ព្រោះថាគោវិញគាត់ប្រើតែអាទេសចាស់គោចាស់អីហ្នឹងឯងអីដល់ទៅពេលគាត់ចង់ចង់ចង់រហូត ដល់គាត់មិនហ៊ាន ប្រាប់ប្រពន្ធស្បែកហ្នឹងក៏ទៅជាលឿងសបុលហ្នឹងក៏ស្រអាប់ហើយ ទៅ ជាស្គមស្លេកស្លាំងអីចឹងទៅ ទឹកចិត្តអត់ណាញោមប្រពន្ធសួរនាំទៅដឹងថាចង់នំបាញ់ប្រពន្ធថាអេទ្រព្យសម្បត្តិយើងមានច្រើនធ្វើឲ្យកម្មករធ្វើឲ្យអ្នកផ្ទះយើងហូបអេអត់មានទៅឲ្យអាណាស៊ីទេអញចង់ម្នាក់ឯងណាអត់មានទៅធ្វើឲ្យខាតទ្រព្យទេអញចង់ស៊ីម្នាក់ឯងអាណាក៏អត់មានសិទ្ធស៊ីដែរណាកោសយៈសេដ្ឋីអញ្ចឹងហ្នឹងហើយកោសយៈសេដ្ឋីកំណាញ់ណាមកដល់ជាតិដល់ទៅពេលបានព្រះមុគលាន បានព្រះមោគលាននឹងទៅទៅជួយប្រាប់ជួយបង្ហាញហ្នឹងហើយក៏បានមានសទ្ធាមកវិញមកអានឹងអញ្ចឹងតែនិយាយពីថាពីជាតិមុននោះកោសយៈសិទ្ធិហ្នឹងមិនមែនកំណាញ់តែក្នុងជាតិកោសយៈសិទ្ធិហ្នឹងទេសំបីតែពីមុនក៏គាត់ធ្លាប់កំណាញ់ដែរគាត់មានឈ្មោះពីជាតិណាណោះគាត់មានឈ្មោះអិនតលីសៈសិទ្ធិណែអិនតលីសៈសិទ្ធិហ្នឹងគាត់កើតក្នុងត្រកូលអ្នកមានណា ហ្នឹងហើយក្នុងកម្ពីហ្នឹងបានបញ្ជាក់ថាភ្នែកលៀនថ្លែភ្នែកសម្បុរវិញខ្មៅដូចខ្មោចប្រឡាក់ផេះហ្នឹងដូចប្រែតអីអញ្ចឹងណាតែគាត់អ្នកមានអ្នកមានណាហើយជើងខ្លីមកខាងដៃកង្អែងខ្នងគោមហើយសថីញោមមើលមើលញោមអើយហើយញោមបើទោះជាមានក៏ដោយមានទ្រព្យមានឡានមានវិឡាក៏ដោយបើសិនតែរូបអាក្រក់អញ្ចឹងយកធ្វើប្តីអត់ញោមខឿនយកធ្វើប្តីហ៎ អេអូមានអីបើអត់មាន ប្របាក់អីផង មានទ្រព្យសម្បត្តិស្រាប់សោះណោះម៉ាំងអាស្អាតក៏គង់អាដុតអាក្រក់គង់អាដុតណោះយល់យល់បើមានបើនេះយល់ហ៎អូបាទអាត្មាជាយល់ទេនិយាយត្រង់ខ្ញុំនោះវាអត់បានស្អាតជាយល់កើតមកជាតិគេដុតម្ដងអូអាខមាទោសខ្ញុំ ហ្នឹងហើយគាត់គាត់គាត់អាក្រក់អញ្ចឹងតែគាត់មានណាតែគាត់រូបអាក្រក់ទៅចោះក៏ប៉ុន្តែ ចិត្តរបស់គាត់នឹងរត់តែអាក្រក់ទៀតឪពុកម្ដាយរបស់គាត់7តំណគ្រាន់តែជាអ្នកធ្វើប៉ុនណាហ្នឹងហើយអមហានឲ្យញោមកុំអានប្រាជ្ញគ្នាអីញោមកុំអានសិនអាត្មាតែប្រាជ្ញទីងទួចហ្នឹងគឺទេអត់ចាញ់ទេហ្នឹងហើយអាចអាចមិនថាប្រាជ្ញទៅក្រោយប្រាជ្ញ អញ្ចឹង7តំណមកហើយគាត់ណាពួយពងសាវតារបស់គាត់ដែលធ្វើបន់ហើយបានទៅកើតនៅឋានទេវលោកអស់ជាពិសេសឪពុករបស់ឥន្ទ្រីស័ក្តិសេដ្ឋីហ្នឹងបានធ្វើបន់ធ្វើទៀនសង់រូងទៀនបន្ទាប់ពីស្លាប់កើតជាប្អិននឹងកើតជាប្អិនហើយដល់ពេលអឺឥន្ទ្រីស័ក្តិសេដ្ឋីណែបន្ទាប់អំពីឪពុកស្លាប់ទៅនឹងអើយរោងទៀនស្អីរុះចោលតិចដុតចោលតិច ពុកម្ដាយធ្លាប់ធ្វើនឹងទំលាយវងតកូលអ្នកធ្វើទៀនអត់មានត្រូវឲ្យអាណាទេអូទ្រព្យសម្បត្តិអាណារនឹងស៊ីវើយអត់មានមកត្រូវការមកសុំមកស្មុំអីមិនចិត្តល្អដូចឪម៉ែល្ងងទៅឲ្យអាណាអីនៅឲ្យទាសកម្មករស៊ីវខនបានធ្វើកិច្ចការឲ្យយើងណែឃើញទេញោមហើយដល់ទៅពេលគាត់គិតអញ្ចឹងអញ្ចឹងគាត់អត់មាន អត់អត់មានចិត្តអាណិតអាសូរសង្គ្រោះដល់អ្នកណាទាំងអស់នឹងកំណាញ់ស្វត្តចឹងតែម្ដង ថ្ងៃមួយក៏ទៅគាល់វរាជាប្រទំ41អត់តាន់គ្រប់បាន50នាទីអីចប់ហើយញោមឲ្យគ្រប់ម៉ោងចាក់វត្ថុអញ្ចឹងហើយដល់ទៅពេលថ្ងៃមួយទៅគាល់វរាជាដល់ទៅគាល់វរាជាអញ្ចឹងឆ្លងកាត់ផ្ទះ ផ្ទះបរោះម្នាក់ដែលគាត់ក្រនៅ ក្នុងផ្ទះខ្ទមទេគាត់កំពុងដកមេគាត់កំពុងផឹកទឹកស្វឹងហើយអាអាអាសូរ៉ាហ្នឹងណាវាវាឈួលក្លិនទៅតាហ្នឹងតាសេដ្ឋីហ្នឹងគាត់ខន់ធំក្លិនស្រាដោយចម្លែកគាត់ក៏ចូលទៅមើលហើយដល់ពេលចូលទៅមើលឃើញបរោះនឹងកំពុងតែផឹកស្រាខ្លែមមជូរ ដល់ដល់ផឹកមកកែវក្រាប់ទៅខំជូរលន់សូផោះក្រាប់ទៅអាទឹកមាត់វាមិនចេញមកមកជូរណោះអូលេបទឹកមាត់ក្ដឿកគាត់ចង់ហ្មងគាត់តែគាត់នឹកឃើញអញជាសទ្ធិបើបើសុំអ្នកក្រអញ្ចឹងអញតិចអន់ណានឹកចង់ឃ្លានភ្លាមអត់ទៅគាត់ព្រាជាអីទេឡប់មកផ្ទះវិញឡប់មកផ្ទះវិញអេបើសិនជាប្រាប់ឲ្យគេដឹងគេសុំផឹកដែរ បើសិនជាប្រាប់ប្រពន្ធទៅអូបវរនឹងចំណាយទ្រពនឹកនឹកគិតអញ្ចឹងទឹកគិតខ្លាចខាតដល់ទៅពេលគាត់អត់មាត់អត់កប្រាប់អ្នកណា7ថ្ងៃខនអត់បាយអត់ទឹកនឹកចង់អាស្រាមជូរហ្នឹងយល់មើលមានមានអ្នកណាអត់អីក៏អត់ទៅឲ្យតែបានមកកែវស្រឡះដៃស្រឡះជើងហើយណោះអេសេះតាតាអីហ្នឹងអត់អីក៏អត់ទៅអត់បានឆ្នាំមកបរិយលើកភ្លឺហើយមកបន្ទាត់ អីអើបើខ្លះគាត់បានតែមួយពេងទៅគាត់ធ្វើការធ្វើអីទៅមួយបាយឆ្ងាញ់តែបើញោមខ្លះអត់ទេដាក់ដំដូងទីងឯនោះអន្តជ្រុលហើយគាត់នឹងចឹងដែរ7ថ្ងៃអត់បាយប្រពន្ធទៅសួរទៅបានដឹងថាចង់ផឹកស្រាខ្លែមជូរប្រពន្ធថាអូឯងឲ្យលុយយើងច្រើនណាស់យើងចង់បិទស្រាបិទអីឲ្យទាសកម្មករឥឡូវជប់លៀងមកផ្ទះយើងទៅ អីនាងឯងចង់យកចង់យកទ្រព្យសម្បត្តិអញទៅបិទស្រះឲ្យអាណានៃផឹកមកផ្ទះអីយកទៅយកទ្រព្យសម្បត្តិម៉ែនាងឯងឪនាងឯងទៅយកទ្រព្យសម្បត្តិអញអីនេះដល់ថ្នាក់ហ្នឹងប្តីប្រពន្ធណាញោមហើយអញ្ចឹងទៅគាត់ក៏ឲ្យប្រពន្ធតែមួយមាសកៈឯងឲ្យប្រពន្ធមួយមាសកៈទៅទិញនៅផ្សារមកទៅទិញនោះឲ្យលាក់ឲ្យលៀមឲ្យចិត្តកុំឲ្យអ្នកណាដឹងទាំងអស់ ហើយបានឲ្យកម្មករម្នាក់ហ្នឹងហើយយកទៅលាក់លៀមហ្នឹងយកទៅក្បែរកពតព្រៃក្បែរមាត់ទឹកហើយគ្រាន់តែគេយកទៅដាក់នងហើយស្រាប់តែដេញគេទៅហើយដាក់ហើយតួយញាប់ញាប់ទៅកុំនៅហ្នឹងមកកុំនៅចង់ទៅដើមអីអញទៅទៅផ្ទះវិញក៏ដេញគេមក ដេញគេគេមកវិញតែនិយាយពីឪពុកនោះវិញគ្រាន់តែ ដឹងថាកូនខ្លួនឯងកំណាញ់ណាគាត់កើតជាប្រអិនឪពុកនឹងប្រអិនមាន សហសនេតមានន័យថាមានភ្នែក1000ពេលណាដែលលោកចង់បើកភ្នែកមកមើលលើពិភពផែនដីបកគលណាប្រព្រឹត្តល្អប្រព្រឹត្តអាក្រក់ប្រព្រឹត្តនឹងគោចទី ច្រាស់ថ្លាមិនគោចទីច្រាស់ថ្លាណាដឹងគុណម៉ែណាដឹងគុណឪណាធ្វើបន់ធ្វើទានជាពិសេសពូញបោរបស់ខ្លួនឯងហ្នឹងប្រអិនតែងតែតាមដានហើយ អញ្ចឹងបានថាអ្នកណាធ្វើល្អធ្វើអាក្រក់ធ្វើអីហ្នឹងប្រអិនគេមានបញ្ជីមាសរបស់គេណាញោមហ្នឹងហើយអ្នកណាធ្វើអាក្រក់ប្រអិនដាក់មកបញ្ជីដែរតែបញ្ជីស្បែកឆ្កែនឹងបញ្ជូនទៅតុលាការផ្នែកខាងរដ្ឋបាលរដ្ឋបាលទងន់ទោសរបស់យមរាជយមបាលហ្នឹងហើយហើយដល់ទៅពេលអាមជីមជីមាសប្រអិនទុកយកទៅវិនិច្ឆ័យឲ្យទៅកើតកន្លែងណាកន្លែងណា ហ្នឹងណាធ្វើអីធ្វើអីប្រអិនដឹងកុំថាអត់មានណាដឹងណាតែប្រអិនលោកដឹងអញ្ចឹងដល់ពេលប្រអិនប្រអិនជាឪពុកនឹងបានបើកសហសនេតមកឃើញកូនរបស់ខ្លួនឯងនឹងបានទម្លាយនៅវងតកូលអ្នកធ្វើបន់អញ្ចឹងក៏គាត់ចុះពីឋានសួគ៌មកប្រែកលាខ្លួនធ្វើជារូបរាងកូននឹងធ្វើជារូបរាង អន្តលិស័កសេដ្ឋីនឹងដល់ទៅពេលគាត់ និមិត្តធ្វើដូចយ៉ាងដូច្នោះហើយគាត់ទទួលពរាជា នឹង អន្តលិសសេដ្ឋីហ្នឹងណាទៅទូលពរាជាថាបបិទ្ធព្រះសមតិទេពព្រះអង្គអឺខ្ញុំខ្ញុំព្រះអង្គមកនេះគឺសូមថាឲ្យព្រះអង្គនឹងយករទេសយកអីទៅដឹកទ្រព្យសម្បត្តិពីផ្ទះខ្ញុំខ្ញុំព្រះអង្គទៅយកមកចាក់ក្នុងព្រះរាជាឃ្លាំង ចឹងព្រះរាជាតែអន្តលិសេដ្ឋីឯងតែអន្តលិសេដ្ឋីហ្នឹងគឺប្រអិនប្រែកាលាឯណា អន្តលិសេដ្ឋីឯងចង់ឲ្យយើងទៅយកទ្រព្យសម្បត្តិទីផ្ទះអ្នកឯងបើទ្រព្យសម្បត្តិយើងច្រើនហើយយើងអត់យកទេអ្នកឯងទុកទៅអ្នកឯងទុកប្រើទៅអេបើព្រះអង្គអត់យកទូង្គមយកធ្វើទានណាចាប់ចែងឲ្យទានណាអេទ្រព្យសម្បត្តិអ្នកឯងធ្វើអីធ្វើទៅទៅ ចាត់ចែងទៅទ្រព្យសម្បត្តិឯងសោះហ្នឹង អញ្ចឹងខ្ញុំព្រះអង្គធ្វើណាហើយចាំខ្ញុំព្រះអង្គជូនបនអាថ្វាយដល់ព្រះអង្គផងអឺហ្នឹងហើយឯងធ្វើទៅត្រឡប់ទៅវិញឲ្យអ្នកបំរើទាំងអស់ក្នុងផ្ទះហ្នឹងចុះនោះឡៃផឹកអីឡើយផឹកក្បែរកពូតព្រៃនោះមានដឹងណាប្រាប់អ្នកផ្ទះហ្នឹងឲ្យដើរប្រាប់អ្នកស្រុកអ្នកភូមិឲ្យមកយកទ្រព្យហ្នឹងហើយចែកទៀនថ្ងៃហ្នឹងថ្ងៃចែកទៀនប្រពន្ធនោះឆ្ងល់ដែរ ស្គាល់តែប្តីខ្ញុំបែបដងអស់ប្រមាណពេងឯងមកវិញក៏ត្រង់ចេះ ចង់ធ្វើបន់ធ្វើទានឯងប្រពន្ធសបាយចិត្តបើកឃ្លាំងបើកអីឲ្យហ្មងមេបរោះម្នាក់គាត់បានគាត់បានរទេះហើយនឹងគោដាក់ទ្រព្យសម្បត្តិច្រើន ទៅបរតាមផ្លូវសបាយចិត្តជ្រៀងផងឲ្យពោសទ្ធិផងបរបរទៅទៅចំកន្លែងសទ្ធិមែនតេហ្នឹងកំពុងអផឹកស្រា ដល់លឺសូលោកសេដ្ឋីអើយលោកសេដ្ឋីអាយុវែងលោកសេដ្ឋីចិត្តល្អណាស់ថ្ងៃនេះឲ្យទ្រពមកខ្ញុំខ្ញុំមិនដែលទេ តាំងពីកើតពោះម៉ែមិនឃើញពិភពលោកនេះមិនដែលបានទ្រពពីលោកសេដ្ឋីអីច្រើនយ៉ាងនេះសូមឲ្យលោកសេដ្ឋីអាយុវែងអីនោះកំពុងអផឹកស្រាអាចោះណាឲ្យពោអីលោកសេដ្ឋីអីណាអូអើតកពីក្នុងព្រៃមកឃើញគោឃើញរទេះរបស់ខ្លួនឯងអាជើងកខោចហ្នឹងអាជើងខោចហ្នឹងហ្នឹងហើយរត់ប៉ាញ់ញាក់ បាក់ខ្ញាច់បាក់ខ្ញាច់មកក្នុងកពតព្រៃអូចោលមកពីណាឲ្យលួចគោអញឲ្យយកទេអញនៅទ្រព្យសម្បត្តិអញពេញតែចាប់មុខគូមុខអីមកបរោះនោះមើលអត់សូវស្គាល់សថីមកបើទ្រង់មុខកហមហើយបើមុខកហមហើយអេយើងអត់បានលួចទេលោកសថីឲ្យយើងទេអ្នកឯងកុំមកញេញញាយអីកវត់កវែងទៅអណោះអត់ព្រមអាប៉ឹងខ្ញាត់ប៉ឹងខ្ញាត់ជើងខោចផងទៅខាត់គេអណោះទ្រាំអត់បានទ្រព្យសម្បត្តិមិនដែលបានផង ហើយបានហើយមានអ្នកមកទៅដើមអីលេងច្បាច់កកជន់ផ្ទប់ដីទៅអឺបរទេសទៅយ៉ាងលឿនទៅសេដ្ឋីហ្នឹងក៏បារម្ភថាចុះឯនេះដឹកមករទេសហើយចុះនៅផ្ទះអញអត់មកយ៉ាងមិនអត់លាយអស់ហើយបញ្ញាបញ្ញាស្ទុះមនីមនីរត់ទៅផ្ទះទៅឃើញគេកំពុងចែកទ្រពដល់ទៅពេលប្រអិនជាឪពុកណាស់ដែលខ្លែងខ្លួនធ្វើជាអន្តលិសេដ្ឋីហ្នឹងក៏លេខឃើញពីចម្ងាយ ក៏បានប្រាប់អ្នកផ្ទះថា អ្នកឯងគ្រប់គ្នា ប្រសិនបើមានបុគ្គលណា មានរូបរាងដូចយើងមើលទៅអត់តែដូចយើងអាមនុស្សដូចយើងវាយហ៎មិនឲ្យចូលទេចូលមកអាណាលួចទ្របអញចូលមកតែតឹងតតែងឯនោះដាក់មួយដៃឯនោះដាក់មួយជើងឯនោះច្រានកវែងចុះកវែងឡើងពកជាប់មុខជាប់មាត់រត់អញ្ចឹងនឹកឃើញថា អត់អត់កើតទេ អត់មានអ្នកណាជឿស្ដាប់យើងទេរត់ទៅទៅទៅកលវរាជាទៅដល់កលវរាជាព្រះអង្គឲ្យឲ្យឲ្យអ្នកណាទៅលួចទ្រព្យមាត់ទូបង្គំនោះណាអ្នកណាឲ្យទៅលួចទ្រព្យទូបង្គំឲ្យព្រះអង្គកប់ឲ្យគេទៅយកទ្រព្យខ្ញុំព្រះអង្គហ្មងយ៉ាងត្រង់និយាយជាប់មាត់ជាប់កណាអេអ្នកឯងអេមិនបានមកថាយើងយកទ្រព្យឯងហើយចុះអ្នកឯង មុនហ្នឹងមកប្រាប់យើងថាអ្នកឯងហ្នឹងចង់ឲ្យទ្របយើងយើងអត់ព្រមយកអ្នកឯងថាចាត់ចែងធ្វើបន់ ហើយថាចង់លើកបន់ថ្វាយយើង ផងឥឡូវមកថាយើងយកទ្របឯងណាយើងអត់ដឹងទេទេព្រះអង្គត្រូវវិនិច្ឆ័យអំពីរឿងហ្នឹងឥឡូវមានបរិះឲ្យណាមុខមាត់ដោយទូមង្គមចែកទ្របលាយទ្របខ្ញុំអស់ហើយអញ្ចឹងព្រះអង្គត្រូវវិនិច្ឆ័យរឿងហ្នឹងអញ្ចឹងបរិជាក៏បានចាត់ចែងអាមាត្រឲ្យទៅហៅបរិះនឹងមក ដល់ហាមកឲ្យវិនិច្ឆ័យមិនដឹងមួយណាអិនតលីសាសិទ្ធិបើដូចគ្នាបេះបាត់ដល់ដូចគ្នាពេកអញ្ចឹងបានអ្នកណាជាសាកសីក៏ព្រះជាក៏ក៏អិនតលីសាសិទ្ធិហ្នឹងថាឥឡូវមានតែមនុស្សក្នុងផ្ទះទេប្រពន្ធខ្ញុំកូនខ្ញុំកូនប្រុសកូនស្រីខ្ញុំឯងដឹងហើយទាសកម្មករទាំងអស់ហ្នឹងដឹងហើយថាអ្នកណាពិតមិនពិតហើយដល់ទៅពេលហៅមកទល់មុខជាមួយនឹងព្រះរាជា វរាជាក៏សួរថាទៅសួរសួរទៅភរិយាថាមើលនាង មួយណាជាប្តីរបស់នាងអីណោះនឹកឃើញថាប្តីខ្ញុំគាត់ទៅតែផឹកស្រាហើយគាត់គាត់ស្វាងគាត់ស្វាងគាត់ចេះឲ្យទៀននេះប្តីខ្ញុំប្តីខ្ញុំនេះហើយប្តីខ្ញុំរត់ទៅខាងប្អិនបាទរត់ទៅខាងប្អិនគេគេមិនចូលចិត្តអ្នកកំណាញ់អីដល់សួរកូនប្រុសកូនស្រីកូនប្រុសកូនស្រីតា នេះឪពុកខ្ញុំទៅខាងប្អិនដែរទៅទាំងអស់ហើយសួរទាសកម្មកអីណាចវាយនាយប្អិនដែរអស់លីងចឹងណាញោមមកផ្ទះទៅទាំងអស់លីងអីនោះក៏នឹកឃើញអូអញអាលាយអស់អាប្រពន្ធក៏អស់អាកូនក៏អស់ទាសកម្មកក៏អស់អាទ្របក៏អស់អូមានតែមួយឯងជាងកាត់សក់ មានជាងកាត់សក់ឯងដឹងពីចំណុចពិសេសរបស់អញអញមានពកមួយនៅក្បាល អត់មាន ណាដឹងទេលាក់ទុករាប់ឆ្នាំមកហើយអឺហើយដល់ទៅពេលអញ្ចឹងទៅហៅជាងកាត់សក់ហើយជាងកាត់សក់ហ្នឹងគឺជាជាតួអង្គរបស់ព្រះបរមពុរិស័ទព្រះសម្មាសម្ពុទ្ធនៃយើងហ្នឹងព្រះអង្គកើតចាប់ជាតិជាជាងកាត់សក់អីដល់ទៅពេលហៅជាងកាត់សក់ហ្នឹងមកជាងកាត់សក់ថាទូមគុំអាចដឹងទៅវែកក្បាល របស់អន្តលីស័ក្តិសិទ្ធិមែនទេហ្នឹងវែកទៅឃើញពកក្បាលហើយដល់ទៅពេលទៅស្ទាបក្បាលប្អិនទៅឃើញពកដែរនឹងឃើញពកដូចគ្នាដល់មួយណាប្អិនអាដល់មួយណាប៉ិតមួយណាខ្លែងខ្លាយទេ ទូង្គមអត់ដឹងទេបើ វាសំខាន់បំផុតកន្លែងពកក្បាលហ្នឹងដល់ពកដូចគ្នាដែរយ៉ាងណាដល់ទៅពេលវាអស់ត្រឹមជាងកាត់សក់ហ្នឹងហើយ ដល់ទៅពេលរកអ្នកណាដែលបញ្ជាក់ថាការពិតមិនបានអីនោះស្លាប់ទៅស្លាប់ស្ងាត់មាត់ឈឹងទៅ បានអន្តលិស័កសេដ្ឋីដែលនិមិត្តហ្នឹងក៏ផុសហោះទៅលើអាកាសហ្នឹងហើយខ្លែងខ្លួនជាទេវតាជាប្រអិនហ្នឹងឲ្យច្បាស់ជាក់បានប្រាប់ទៅពរាជាថាយើងហ្នឹងជាប្រអិនណាយើងជាប្រអិន ការពិជាតិមុនហ្នឹងជាឪពុករបស់ បោះបោះអាកូនរមិលគុណហ្នឹងហ្នឹងហើយបានបន្សល់ទ្រពឲ្យហើយ យើងណា ដែលបានទៅកើតជាប្រអិនហ្នឹងគឺបានឲ្យទានបានរក្សាសិលធ្វើវត្តនឹងវត្តតបត់ទាំង7នោះបានចិញ្ចឹមមេត្តាបៃតាគោរពតកោរៀមច្បងសម្ដីល្អនិងសម្ដីសង្គ្រោះតែងតែជួយអ្នកដតីត្រេកអរនឹងឲ្យត្រេកអរនឹងគេសុំនឹងអាត្រេកអរនឹងគេសុំមាន ពាក្យពិតមានពាក្យសច្ចៈនឹងឲ្យទៀងត្រង់ ហើយមកដល់កូនយើងនេះទៅ ជាបកគលកំណាញ់អញ្ចឹងហ្នឹងហើយទ្រព្យសម្បត្តិដែលយើងមកចាត់ចែងហ្នឹងមិនមែនទ្រព្យសម្បត្តិរបស់អន្តលីសសេដ្ឋីហ្នឹងទេគឺជាទ្រព្យសម្បត្តិរបស់យើងដែលបានបន្សល់ទុកឲ្យហើយមកថាយើងលួចយ៉ាងម៉េចទ្រព្យសម្បត្តិទ្រព្យសម្បត្តិរបស់យើងឯតើហ្នឹងយើងមកទូមានកូនរបស់យើងដល់អញ្ចឹងទៅបានបរិជាឲ្យគេយកទឹកចាក់ទៅលើអន្តលីសសេដ្ឋីភ្ញាក់ឡើងឃើញប្អិនណាដែលឃើញក្រោកឡើងថ្វាយគុំប្អិនដែរ នឹងថ្វាយអង្គមទៅក៏ប្រអិតនឹងទូនមាន ទូនមានកូនប្រកបព្រមដោយធរអញ្ចឹងទៅក៏ឯណោះលះបង់នៅអមិច្ឆាទិដ្ឋិសេចក្តីកំណាញ់នឹងឲ្យខំប្រឹងរសាសិលឲ្យទៀនទៅប្រអិនថាបើអ្នកឯងមិនព្រមលះបង់ណាមេនះនឹងទេហើយនៅតែជាបុគ្គលកំណាញ់យើងនឹងយកដំបងពេជ្រនឹងសំពងក្បាលអ្នកឯងឲ្យបែកជា7ភាកហ្មងហ្នឹងហើយបន្ទាប់ពីងាប់ទៅហ្នឹងឯងកើតជានរកអា ហ្នឹងហើយឥឡូវបានកើតជាមនុស្សហើយខំប្រឹងធ្វើបុណ្យធ្វើកសលទៅឲ្យបានទៅកើតនៅក្នុងសុគតិនៅសួគ៌ទេវលោកក្រោយអំពីទូនមានកូនហើយក៏ហ្នឹងហើយក៏និមិត្តបាត់ខ្លួនទៅ អន្តលិស័កបានស្ដាប់យល់នៅសេចក្តីនោះហើយក៏មានចិត្តជ្រះថ្លាត្រេកអរក្នុងការឲ្យទាននឹងបន្ទាប់ពីស្លាប់ទៅទៅកាត់ទេវលោកនឹងអញ្ចឹងរឿងហ្នឹងក៏ អឺព្រះអង្គសម្ដែងចប់ហើយនាខាងចុងនៃបជាដកនោះព្រះអង្គសម្ដែងថា អន្តលិសៈហ្នឹងកើតមកជាកោសយៈសេដ្ឋីហ្នឹងកំណាញ់ណាកំណាញ់ណាហើយព្រះរាជាហ្នឹង បានមកជាព្រះអនន្តហើយព្រះអិនហ្នឹងបានមកជាព្រះមហាមោគលានហ្នឹងហើយហើយជាងកាត់សក់បានមកជាតួអង្គតថាគតនេះឯងនឹងព្រះអង្គសម្ដែងចប់ហ្នឹងក៏ព្រះអង្គបាន ពោលថានេះជាទោសនៃការមិនមានសទ្ធាក្នុងការឲ្យទាន យើងគ្រប់គ្នាក៏អញ្ចឹងដែរណាញោមកុំដែងបានស្រែបានស្រូវ បានដីប្លង់ផ្ទះនៅរាល់ថ្ងៃហ្នឹងសិតតែគេម៉ែគេឪបានបន្សល់ទុកឲ្យណាកំណឹកគុណម៉ែកំណឹកគុណឪកំណឹកខ្មោចម៉ែកំណឹកខ្មោចឪកំណឹកដល់ជីដូនជីតា វាតតែមានរដូវភ្ជុំនោះ កុំចាំបាច់តាមមានតែអដូវកាន់បិណ្ឌនោះនឹងពេលណាឆ្លៀតបានក៏ឆ្លៀតទៅបើហាក់ក្រណាស់ទេនោះឃើញប្រសង់ទៅបិណ្ឌបាតអីតាមផ្ទះដាក់ទៅញោមមិនខុសទេលឺទេញោមលឺហេណាវាមិនអស់ប្រមាណទេហើយក៏វាមិនមិនលុកទៅរាល់ថ្ងៃដែរវិលជុំទេណាមានវេនមានអីទេយ៉ាងញាតញោមអីហ្នឹងអាចនឹកឃើញថាអ្វីអ្វីដែលអាត្មាអញមានសុទ្ធតែជាគុណរបស់ មេត្តាបៃតាជីដូនជីតាបានបន្សល់ទុកឲ្យហេតុដូច្នោះហើយអាត្មាអញក៏បីឆ្នៃរបស់ទាំងឡាយនោះឲ្យបាន ជាប្រយោជន៍ដល់ញាតិផង ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផងនឹងហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងនៅវិគាថាមួយថាបុគ្គលដែលបានធ្វើបន់ហើយរមែងរីករាយក្នុងលោកទាំងពីរគឺនៅលោកក្នុងក្នុងលោកនេះមួយផង និងលោកខាងមុខផង ហើយបើបានទៅកើតនៅក្នុងលោកទៀតក៏រមែងរីករាយដោយបុណ្យរបស់ខ្លួន ដែលបានប្រព្រឹត្តធ្វើយ៉ាងល្អបរិសុទ្ធហើយហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក៏បីជ្រះថ្លារីករាយត្រេកអរក្នុងការបំពេញបុណ្យបំពេញកុសល ក្រន់នឹងបាន ជាទីពឹង សម្រាប់ខ្លួនទៅកាន់លោកខាងនាយអនុមោទនី អូថ្ងៃនេះទេសនាទ្រង់វែងបន្តិចហ្នឹងម្ចាស់វេនមុខជូអែមជូអែមជាពិសេសតាតនគ្មានស្ដាប់ធរទេឬរុះរើរុះហ្នឹងណាចឹងហើយស្ដាប់ជាងគេចឹងបានរើឲ្យរុះហ្នឹងហើយអត់អីអាត្មាថាលេងខ្ញុំតនឯងក៏កុំមានខ្លួនហ្នឹងហើយបានតែឲ្យពឲ្យដល់ទៅពេលស្ដាប់ធររើរុះរើរុះអាត្មាក្រែងចិត្តចង្អប់ហើយហ្នឹងហើយអញ្ចឹងពធទេសនា ដែលអាត្មាសំដែងមកប្រមាណប៉ុណ្ណេះ ខំប្រឹងឡើងបែកញើសហើយញោមបើវែងពេកក៏អត់ដឹងធ្វើម៉េចបើខ្លីពេកក៏អត់ដឹងធ្វើម៉េចដែរឥឡូវមកដល់កាលវេលាក៏បញ្ចប់នៅពធទេសនាមុនបញ្ចប់ក៏សូមខមាទោសនៅរាល់កំហុសឆ្គងរំលង នៅពាក្យពេចន៍ដែលអាត្មាលើកឡើង សម្ដែងទៅហើយក្រែងជាមានការខុសឆ្គងរំលងនៅបាត់បាតអក្សរៈចេញជាអ្នក ស្រៈបល័យសេចក្តីអប្ថាធិបាយត្រង់កន្លែងណាពុំសំពុំគប់ទឹកបតីអធិស្រ័យកណាគុណចាស់និងញាតិញោមក៏សូមខន្តីអភ័យទោសដល់អង្គខ្ញុំបកណាអាត្មាភាពផងហើយក៏សូមប្រម៉ែប្រមុំពូតផ្ដុំនៅបុណ្យកុសលដែលកើតអំពីទឹកចិត្តរបស់អស់លោកម្ចាស់ដើមទៀនសូមបុណ្យកុសលទាំងឡាយនោះឧទ្ទិសជូន ចំពោះមេត្តាបិតាជីដូនជីតាបពការីជនរបស់អស់លោក តែបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយក្រែងជាគាត់ផ្លត់កតិធ្វើដំណើរទៅកើតក្នុងទីទាបពំរាបស្មើយ៉ាងណាសម្មុនកុសលជួយយុទ្ធយងជ្រងលោកឲ្យបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់និងបែបភៈត្រឡប់ក្រោយឲ្យពសពសាធុការមកដល់កូនចៅប្រុសស្រីដែលរស់នៅសពថ្ងៃសមលោកជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនមួយយ៉ាងសូមប្រគេនបុណ្យដល់វកណាគុណចាស់គ្រប់ព្រះអង្គនិងជូនបុណ្យដល់ញាតិញោមដែលកំពុងស្ដាប់ធម៌ទេសនាសូមឲ្យមានបញ្ញា សមាទិដ្ឋិរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង